ហើយបើយើងនិយាយអំពីការប្រកួតថ្ងៃប៉ះគ្នានៅរាត្រីថ្ងៃសៅរ៍នេះសប្តាហ៍ទី10នៅក្របខ័ណ្ឌបាល់ទាត់ English Premier League រវាង Spurs ជាមួយ Man U វាហាក់ដូចជាការប្រកួតនឹងគឺកំណត់ជោគវាសនាគ្រប់វគ្គរៀងៗខ្លួនចឹងថ្ងៃនោះ ប្រសិនបើ Man U ចាញ់ Ole ក៏ប្រហែលជាអាចនឹងត្រូវបានក្លឹបបណ្ដេញចេញដូចគ្នាពងការពីក្លឹបអឺ បើកិច្ច ប្រជុំមុនការប្រកួតប៉ាស្ពើប្រហែលថ្ងៃមុនហ្នឹងគឺក្លឹបបានកំណត់ឲ្យថាប្រសិនបើអូឡេដឹកនាំបរាជ័យចាញ់ស្ពើលើកនេះទៀតអូឡេប្រកាសជាអាចនឹងត្រូវក្លឹបបរាជ័យមែនទែនហើយទោះបីជាសឡាច់ហ្វូកូសុនទប់ក៏ទប់លែងជាប់ហើយអញ្ចឹងបានន័យថាការប្រកួតនឹងដូចជាកំណត់ជោគវាសនារបស់គ្រូអញ្ចឹងអឺបើសិនបើមែនយូចាញ់អូឡេចាក់ចេញតែបើស្ពើចាញ់នូណូទៅឥឡូវមានអីទៀតលទ្ធផលគឺ Man U ឈ្នះ Spurs 3-0អញ្ចឹងចុងក្រោយប្រធានក្លឹប Spurs លោក Daniel Levy នោះគឺបដិញក្លឹបបដិញ គ្រូបង្វឹកឬលោកនូណូចេញបាត់ហើយអញ្ចឹងការប្រកួតថ្ងៃហ្នឹងគឺដូចកិច្ចជាការប្រកួតដែលកំណត់ជោគវាសនាគ្រូបង្វឹកនីមួយនីមួយអញ្ចឹងថាអ្នកណាចាញ់គឺប្រកាសជាទៅហើយឥឡូវលោក Nuno Espirito Santo គាត់ទៅហើយបើគាត់លាឈប់ហើយមិនគាត់លាឈប់ហើយគឺត្រូវបានក្លឹបបដិញគាត់ចេញហើយបែកភាពដែលក្លឹបមនបាក់ខ្នៃថតរបស់ស្ពើកំពុងតែសម្លឹងមើលចំនួនដំណ័យលោក Nuno នឹងគឺគ្រូវឹកសញ្ជាតិអ៊ីតាលីលោកអង់តូនីញ៉ូកុនតេអង់តូនីញ៉ូកុនតេពេលនេះគឺមិនទាន់មានក្លឹបណា ចាប់អារម្មណ៍ឬក៏តាក់ទងទៅកាន់គាត់នោះទេដើម្បីមកដឹកនាំក្លឹបស្របពេលដែលគាត់ទំនេរអស់រយៈពេលប្រហែលដូចជាជិត3ខែមកនេះក្រោយពេលដែលគាត់លាឈប់ពីក្លឹបបាល់ទាត់ Inter Milan បាទលោក Antonio Conte អញ្ចឹងអ្នកបន្ទាប់ជានរណាសួរថាអ្នកបន្ទាប់ជានរណាសំណួរសួរឥឡូវដោះស្រាយតាមសម័យកាល limit ឬក៏ integral ឥឡូវសំណួរបន្ទាប់ថា ហើយអ្នកបន្ទាប់ជានរណាបន្ទាប់ពីគ្រូបង្វឹករបស់ក្លឹបបាល់ទាត់សារការប្រៃយូកាសូយូណៃធីតត្រូវបានប្រធានក្លឹបបដិញ្ញចេញគ្រូបង្វឹករបស់បាសេក៏ត្រូវបានក្លឹបបដិញ្ញចេញគ្រូបង្វឹករបស់ Spur លោក Nuno ក៏ត្រូវបានក្លឹបបដិញ្ញចេញចុះអ្នកបន្ទាប់ជានរណាបងប្អូនប្រកាសជាមួយមួយគឺប្រកាសជាដាក់គោដៅទៅលើក្លឹប Man U ហើយថាអត់មាននរណាក្រៅទៅពីលោកអូឡេទេមិនចឹងអញ្ចឹងបានន័យថាអូឡេទោះបីជាទទួលបានជ័យជំនះ ការពីប្រកួតចុងថ្ងៃសៅរ៍ចុងសប្តាហ៍ថ្ងៃសៅរ៍នេះអឺឈ្នះក្រុមបាល់ទាត់មន់បាក់ខ្នៃស្ពតដោយលទ្ធផល3-0ក៏ពិតមែនប៉ុន្តែកៅអីរបស់គាត់ គឺមិនទាន់រក្សាឲ្យនៅគង់វង្សទេកុំភ្លេចថា Man U នៅក្នុងខែនេះគឺត្រូវប៉ះគីឡូធំធំចំនួន5ក្លឹបទៀតបើរាប់ទាំងនៅ Premier League 3 3 3 3ហើយនឹងនៅនៅ UCL 2ទៀតមកពូមើលសិន ណែថ្ងៃទី2ខាងស្អែកនេះ Man U ប៉ះជាមួយនឹងក្រុមបាល់ទាត់ Atalanta ជើងទី2នៅក្នុងក្របខ័ណ្ឌបាល់ទាត់ UEFA Champions League ថ្ងៃទី6 Man U ប៉ះជាមួយនឹងអឺក្លឹបបាល់ក្រុមបាល់ទាត់ Man City ថ្ងៃទី6ចុងសប្តាហ៍នេះបងប្អូន Man U ប៉ះ Man City តកូលបងប្អូន Manchester ដូចគ្នានៅក្នុងទីក្រុង Manchester ដូចគ្នាទៀតហើយថ្ងៃទី20ចុងខែ Man U ប៉ះជាមួយនឹងក្រុមក្រានលឺនៅកំពង់ឡើងជើងគឺ Watford ថ្ងៃទី23ប៉ះជាមួយនឹង Villarreal នៅ UCL ហើយថ្ងៃទី28ចុងខែហ្នឹងប៉ះមួយ Chelsea អញ្ចឹងនៅក្នុងខែហ្នឹង Man U គឺត្រូវទទួលក្លឹបជើងខ្លាំងចំនួន5ក្រុមមាន Villarreal មាន Watford មាន Man City មាន Chelsea ហើយនឹង Atalanta 5ក្រុមហ្នឹង Man U ដែលត្រូវបើក បើកទ្វារទទួលក្រុមគេមកលេងផងត្រូវទៅលេងនៅទឹកដីរបស់គេផងអញ្ចឹងអូឡេដាច់ខាតខែហ្នឹងគឺកំណត់វាសនារបស់អូឡេនៅក្នុងខែហ្នឹងហើយថាទប់បានឬមិនបាន គឺមានតែអាស្រ័យទៅលើអូឡេគាត់ដឹកនាំនឹងហើយតែគាត់ទៅសារគាត់ដែរទោះបីជាគាត់មានគុណវិបត្តិច្រើនតាក់ទងទៅនឹងទម្រង់លេងតាក់ទងទៅនឹងការរៀបចំកីឡាករប៉ុន្តែ ហាក់ដូចជាមានអ្វី គួរឲ្យកត់សម្គាល់មួយដោយការប្រកួតប៉ះជាមួយនឹង Spur សប្តាហ៍មួយសប្តាហ៍នេះចុងថ្ងៃសៅរ៍នេះមិនមិនចឹងគាត់មិនដូរទម្រង់លេងអា4 2 3 1របស់គាត់គាត់មិនដូរលេងគាត់ដាក់ខ្សែប្រយុទ្ធ2នៅខាងលើការពារក្រោមតែ3ទេតែបើយើងសរុបទៅការពារដូច5ចឹងអញ្ចឹងឯណោះប៉ាសប៉ើគឺគាត់ដូរទម្រង់លេងគាត់ដាក់4 2 3 1ទេហើយសួរថាហេតុអីបានគាត់ត្រូវដូរទម្រង់លេងអញ្ចឹងក៏ប៉ុន្តែបើនិយាយទៅវាដូចអត់មានអីត្រូវខុសគ្នាទេអា4 2 3 1ហើយនឹងអាអា4អា4 3 1 2ហ្នឹង និយាយទៅវាស្តីស្តីគ្នាក៏ប៉ុន្តែគាត់ថាគាត់ចង់ដាក់ខាវនីនិងរ៉ូណាល់ដូនៅលេងកលើដៃគូពីរនាក់ហ្នឹងប្រយុទ្ធដូចគ្នាអញ្ចឹងការពារក្រោម3អញ្ចឹងមានស្លាប់សងខាងមានលូសូហើយនឹងរ៉ុនវ៉ាន់ប៊ីសាកាតែតែគាត់ថាមើលទៅវាវាដូចអត់អត់អត់មានអីប្លែកពីអា4 2 3 1របស់គាត់ទេ តែអ្វីដែលពូចាប់អារម្មណ៍បំផុតនឹងពូចាប់អារម្មណ៍ត្រង់ណាឯងតែខ្ញុំជឿតែអ្នកទាំងអស់គ្នាក៏ក៏អាចគិតដូចខ្ញុំខ្លះដែរ ការប្រកួតនោះគឺអត់មាន Greenwood ទេ11នាក់ដំបូងដែល Ole ដាក់ឲ្យលេងថ្ងៃមុនគឺអត់មាន Greenwood ទេបំរើកណ្ដាលគាត់មានតែ Bruno Fernandes មាន Scott McTominay ហើយនិង Fred ហើយជើងក្រោមមាន Luso Aklo Varane មកវិញហើយក្រោយដល់ពីជាពីរបូហើយនឹង Aaron Van Bissaka ហើយប្រយុទ្ធពីរដាច់នៅខាងលើមាន Ronaldo ចាប់ដៃគូគ្នាជាមួយ Edison Cavani សួរថាហេតុអីបានបានបាន Ronaldo ថ្ងៃហ្នឹងគាត់មានបាល់លេងច្រើនយ៉ាងនេះយើងមានឆ្ងល់ទេតែហេតុអីបាន Ronaldo ពីមុនមកគាត់អត់សូវមានបាល់លេង ដូរាបណាការប្រកួតប្រសិនបើដាក់ Greenwood នោះរ៉ូណាល់ដូគឺអត់សូវមានបាល់លេងទេហើយក៏អត់មានបាល់សុទ្ធដែរដោយពូធ្លាប់និយាយចឹងថាហេតុអីបានរ៉ូណាល់ដូជាមួយនឹង Greenwood អត់ត្រូវគ្នាការពិតឡើយចាប់តាំងពីវត្តមានរបស់រ៉ូណាល់ដូមកកាន់ទឹកដីអង់គ្លេសមកចូលរួមជាមួយនឹង Man U ផ្សារជាថ្មីហ្នឹងវាហាក់ដូចជាធ្វើឲ្យ Greenwood ហ្នឹងគឺអាហ្នឹងអត់សប្បាយចិត្តមកវាដូចអត់សប្បាយចិត្តហើយណាមួយវាក៏អត់ពេញចិត្តដែរចំពោះវត្តមានរបស់រ៉ូណាល់ដូក្នុងការមកលេងនៅក្លឹប Man U ជាមួយគ្នាហ្នឹងមិនមែនថាឲ្យតែមក Man U ក្មេងៗនៅអង់គ្លេសជាភាសា Greenwood វាគិតថាសบายចិត្តបានលេងជាមួយនឹងកីឡាករល្អលំដាប់ពិភពលោកវាមិនគិតអញ្ចឹងទេណា Greenwood ឥឡូវយើងឃើញឯការប្រកួតកន្លងមកឃើញនេះដូចថ្ងៃចាញ់ Liverpool 5-0ដូចអាចាញ់មុនមុនចាញ់ Aston Villa 1-0ចាញ់ Leicester 4-2សួរថាហេតុអីបាន Ronaldo អត់អត់សូវមានបាល់សុទ្ធឲ្យតែបានបាល់ Greenwood អត់សុទ្ធរហូតនិយាយទៅគឺសុទ្ធចោលរហូតទោះបីយ៉ាងម៉េចក៏ដាច់ខាតគឺងាប់មិនបោះហ្មង អត់បោយទេទោះបីជាខាងមុខដឹងថាសុទ្ធមិនចូលឬក៏គេបិទគេគៀបយ៉ាងម៉េចអានឹងសុទ្ធសុទ្ធរហូតហ្មងចឹងបានថាយើងសង្កល់មើលវាវាអញ្ចឹងមែនរឿងណាអញ្ចឹងដល់ពេលយើងដោះស្រាយសម័យកាលមកគឺមូលហេតុតើមានរ៉ូដូមានគ្រីមវូដអីមែនយូប្រងខ្លួនហើយទៅបរាជ័យបរាជ័យពីណាបរាជ័យក្លឹបហើយអ្នកណាទៅអ្នកទទួលបន្ទុកអ្នកណាអ្នកដែលត្រូវរងគ្រោះគឺអូឡេមិនមែនអាគ្រីមវូដទេណា មែនគេវូទេណាតែថ្ងៃប្រកួតនេះចុងសប្តាហ៍ចុងចុងចុងសប្តាហ៍ថ្ងៃសៅរ៍នេះសប្តាហ៍ទី10នៅព្រីមលីកនេះនៅពេលដែលគាត់សម្រេចចិត្តដាក់អាក្រីនវូតនៅបំរុងនេះគាត់ដាក់តារ៉ូណាល់ដូហើយនឹងខាវ៉ានីឡើងប្រយុទ្ធគូជាមួយគ្នារ៉ូណាល់ដូច្រឡប់ពេញហ្មងខាងលើហ្នឹងឆ្វេងផងសុដំផងសុទ្ធបានមកគ្រាប់គ្រុតគ្រុតគ្រាប់បាយឆាហើយអាក់ស៊ីសឲ្យខាវ៉ានីសុទ្ធមកគ្រាប់យ៉ាងល្អទៀតហើយហ្នឹងគឺទម្រង់លេងញាក់សាច់ហ្មង ឲ្យខ្លាយជាកីឡាករល្អប្រចាំការប្រកួតទៀតថ្ងៃហ្នឹងក៏ពិតទៅពូស្មានតែពូស្មានតែដេគាទេដែលដែលល្អស្មានតែ Bruno ទេក៏ពិតទៅគឺអត់ទេពិន្ទុគឺ Ronaldo 7.5 rating ដែលគេឲ្យនឹងអញ្ចឹងគាត់ខ្លាយជា Man of the Match ប្រចាំការប្រកួតប៉ះមួយ Spurs ឥឡូវសួរថាមានអីឆ្ងល់ទៀតមែនតែនទៅបើសិនបើអូឡេគាត់បើកចិត្តគាត់កុំសូវផ្ដោតលើអាក្រៀនវូលពេកគាត់ត្រូវតេះដាក់សាន់ឆូឬក៏ដាក់វ៉ាន់ឌីបេកអីឲ្យលេងអញ្ចឹងទៅឬក៏ជេសេលីនហ្គានទៅកីឡាករល្អមកកាកុក អត់ដាក់ដូចងប់ងល់ទៅនឹងអាគ្រីនវូតសោះហើយប្រហែលប្រកួតអីហើយមែនក៏ពិតទៅកីឡាករក្មេងយើងគិតថាអូអាហ្នឹងវាល្អហើយតម្រង់លេងវាឡើងប៉ុន្តែបើមែនតែនទៅមើលទៅដូចជាមិនណាស់ណាទេគុណភាពនៃការបញ្ចប់ទីរបស់ Greenwood នៅនឹង Marco Rashford នៅនៅក្រោម Rashford ទេណានៅចាញ់ Rashford ទេតែគាត់នៅថាថ្ងៃហ្នឹងគឺពុះទៅសារមែនហើយក៏គិតថា Ole គាត់សម្រេចចិត្តត្រូវហើយ អូថ្ងៃហ្នឹងបើសិនបើចាញ់ទៀតបើចាញ់ទៀតគឺចប់ហ្មងអូឡេទៅដល់គ្មានវិចារហ្មងងាដឹងតែចប់សពគ្រប់ហ្មងនឹងបានថាវាវាខុសផ្លៃនៅពេលដែលគាត់នៅពេលដែលគាត់សម្រេចចិត្តថាដាក់អាក្រីមវូតនៅបំរុងហើយគាត់មើលអាក្របទី2ដែលរ៉ូណាល់ដូសុទ្ធគ្រាប់បាល់អបសាយមិនណាយកូនណោះអារ៉ៃណាពូម្ដាយគេណា 36ជិត37ម៉ែ50ដូចបេចឹង Hugo Lloris បាននិយាយទៅមើលវាអត់ទាន់ទេដល់បាល់ហ្នឹងចុយមណាយ៉ាក៏យោតាំងភ្លឹបបើសិនជាសំណាញ់លមោលមោមកកាឡាត្រឹមអា3ហ៊ុនកន្លះឃ្លៀយើឃ្លីដល់ក្រោយយើចុយមណាយលេងមកជើងអញអញថាងាប់ហើយបើសិនបើចំមនុស្សវិញឡប់ຕ້ອງទៅស៊ូស៊ូកែមឲ្យដូរងាប់ហើយទ្របទី2ហ្នឹងថាឡូរីសអត់មានអីត្រូវលោតជន់លោតតាណាបាល់មួយស្មាដាច់ហើយ បោលលេងតួទៅសង្ឃថា7ម៉ែត្រអានរ៉ូណាល់ដូសុទ្ធឡើងអូងាប់បានក្រពូមើលឡាប់គាត់ថាគាត់យកស្រ័យទៅគ្រីស្ទីណូរ៉ូណាល់ដូរ៉ូណាល់ដូគាត់ថារ៉ូណាល់ដូភ្លឹបបានន័យថាយើងគិតថាគាត់ត្រូវអូសទៅមុខអាគីហ្គោនបានគាត់សុទ្ធតែអត់ទេមនុស្សហ្នឹងចងាយបើថាត្រឹម10ម៉ែត្រគាត់ដាក់ឲ្យពួកកម្លាំងជើងគាត់ខ្លាំងណាអូក្របទី2នោះមកកុំអបសាយងាប់ហើយហ្នឹងពីរក្របអាក់ស៊ីសមួយទៀតតែចៃដននេះវាអបសាយមកក្របហ្នឹង អបផ្សាយចំហបានតិចទេស្ដាយដែរពូស្ដាយដែរតែគាត់ថាយើងឃើញតែជួយមិនណាយ៉ាម៉ែណា36.37ឲ្យសុទ្ធឲ្យសុទ្ធយ៉ាងនេះអើគាត់ទៅពូដោគាត់ធ្វើដល់ថ្ងៃទេអាថ្ងៃខ្លះគាត់ធ្វើដូចត្រេកត្រេកត្រេករត់ដូចខ្ជិលចឹងតែអាថ្ងៃដែលថាគាត់លុយស្អីចូលខ្លួនដូចអាថ្ងៃប៉ះមួយស្ពើក៏ពិតតែថ្ងៃប៉ះមួយស្ពើមុនការប្រកួតគាត់តាំងចិត្តដែរគាត់តាំងចិត្តថាទៅត្រូវទៅបើកចិត្តបើកអារម្មណ៍ទទួលការរិះគន់ពីអ្នកគ្រប់គ្រង ពីគ្រប់មជ្ឈដ្ឋានទាំងអស់កុំខ្វល់គឺត្រូវតែទទួលយកយើងត្រូវកែប្រែចំណុចរបស់យើងពីខ្សោយទៅខ្លាំងត្រូវគិតត្រូវកំណត់គោលដៅថាយើងទាំងអស់គ្នាខ្លួនឯងត្រូវតែធ្វើអ្វីនិយាយទៅគឺគាត់លើកទឹកចិត្តស្មារតីក្រុមហ្មងអាហ្នឹងបាក់សាសំគេហៅថាជា leader អញ្ចឹងដូចគាត់ថាមែនយើងគិតមើលថាគ្រាប់បាល់ទី1វាអត់សមថាបាល់ហ្នឹងអាចសុទ្ធចូលទេបាល់ហ្នឹងគឺសឹងថាឡើងកែងឡើងកែងឡើងទៅដល់ជ្រុងហ្គោលហ្នឹង Bruno អ្នកបន្តឲ្យ ព្រោះអាប្រូណូនឹងក៏បោះបាល់នឹងដូចចាប់ដាក់ទៀតអាជើងប៉ាសេសេរីជើងក្រោមនោះអាយយអានោះបោះទៅ មានអីទៀតផតបេនដេវីសបេនដេវីសអ្នកចាប់រ៉ូណាល់ដូអាបាល់ហ្នឹងអាអាប្លង់ហ្នឹងបេនដេវីសមានអីទៀតផតបេនដេវីសមានអានេះដាក់ភ្លឹបបណ្ដោយនិយាយទៅគឺសឹងតែវាអត់ត្រូវមានមុំសុទ្ធផងខ្សែការពារបិទគាត់មួយហើយហើយហ្គោនហ្គោនគឺចាំនៅនឹងនឹងនឹងអាទីតាំងគាត់ត្រូវកាប់នឹងទៀតបាល់ហ្នឹងគឺបាល់វ៉ូលេបាល់អត់ទៅដល់ដីហ្នឹង តែសរសើរគុណភាពបងមែនសរសើរមែនសរសើរបច្ចេកទេសមែនហ្នឹងយើងគុំថាបាល់បាល់ហេងស៊ួយបាល់សំណាងបើអត់មានបច្ចេកទេសបើសិនជាគាត់មិនផ្ចង់បាល់ហ្នឹងអ្នកយើងគិតយើងគិតថាមើលទៅងាយស្រួលណាអូកុំលេងសើចអង្ខ្សែការពីលំដាប់ដូច Ben Davis ដូចអីហ្នឹងគឺតាមដូចតកែយកបិទតែគាត់ធ្វើបានមួយគ្រាប់ហ្នឹងគឺញាក់សាច់ហ្មងអូពេលហ្នឹងមែនយូរយាយពីមានអាសន្ទុះហ៎ តែស្ពើបុកណាស់ដែរគេនឹងបុកបុកអត់ធ្លាយបុកអូយលោកអើយអាសុនផងហារីខេនផង លូកាសមូរ៉ាផងអឺអឺដូដូទៀតដាក់អិនដូមបេលេថែមទៀតសុទ្ធ10ដងគាត់ឱកាសសុទ្ធអត់មានចំគោដៅសូម្បីតែមួយលើកអត់មានសោះហ្មងស្ពើអត់មានចំគោដៅសូម្បីតែមួយលើកចឹងតែវាសួយណាស្ពើវាសួយបាល់សួយចឹងឯង អាបន្ទាប់ពី Man U បើកឆាក1-0រ៉ូណាល់ដូសុទ្ធចូលមានអីផ្លឹបមួយគ្រាប់ទៀតខាវនីរ៉ូដូបោះឲ្យចុងមកដករ៉ូដូរ៉ូដូលេងបានត្រឹមតែនាទីទី70ទេតង់ទី2ដូរគាត់ចេញអឺស្រាប់តែពេលដាក់ Rashford ចូលអានោះដាក់មួយគ្រាប់ទៀតអូនិយាយទៅ3គ្រាប់ហ្នឹងគឺញាក់សាច់ចឹងបានថាអូលេហ្នឹងគាត់គាត់ surprise ដែរ គាត់សប្បាយចិត្តដែរដោយសារជ័យជំនះហ្នឹងគឺអាចទប់អាចទប់អាអាអាអាកម្ដៅក៏អីគាត់ដែលបងឡានក្ដៅគឺណាដែលក្លឹបគេបំរុងទាំងដកគាត់ចេញហើយហ្នឹងណាឲ្យគាត់ធ្វើដំណើរបន្តទៅទៀតហើយឥឡូវអត់ទាន់ទេដូចខ្ញុំប្រាប់អញ្ចឹងដូចពូប្រាប់អញ្ចឹងមិនទាន់អាចថាធានាបាន100%ទេកំណត់វាសនាក្នុងខែហ្នឹងហើយប៉ះអាតឡាន់តានេះថ្ងៃ2នៅ UCL ប៉ះ Man City នៅ Premier League ប៉ះ Watford នៅ Premier League ប៉ះ Villarreal នៅ UCL ប៉ះ Chelsea នៅ Premier League ចុងខែថ្ងៃ28ក្នុងខែហ្នឹង Man U ធ្វើការធ្ងន់ហើយ Man U អញ្ចឹងសូខៀត្រូវគិតយ៉ាងម៉េចសម្រាប់យ៉ាងម៉េចឲ្យច្បាស់ថាដាក់កីឡាកររៀបតម្រង់យ៉ាងម៉េចប៉ុន្តែពូបញ្ជាក់មួយថាវាយឲ្យងាប់ទីក៏អត់លេងដែរ433ស្លាប់មិនដូរឈ្មោះរស់មិនដូរតម្រង់លេង4231ឬក៏4 312 តែពីពីពីរ៉ូហ្នឹងឯងគាត់លេងនោះពីរ៉ូហ្នឹងគាត់លេងហើយចឹងមានតែចាំតាមចាំតាមដានតទៅទៀតចឹងយើងបិទរឿងមែនយូត្រឹមហ្នឹងសិន